មិនដឹងទេតែអត់ចូលអត់លើកតែពេលណាមកខកខកដល់មិនដឹងទេមើលថាអត់បានទៅទេភីមកលេងឥឡូវអត់ទៅយកថាអត់អត់ទៅចឹងទៀវនឹងអញញ៉ាំមកទៅអញចាក់ចោលអីទៅទៀវយកមកផ្ទះអីហើយទៅទៀវនៅសល់អញហ្នឹងហើយអើយទៅទៀវឲ្យមកហ្នឹងអញនឹកឃើញទៅទៀវហ្នឹងចានឯងទិញច្រើនហ្នឹងចឹងសារមុនហ្នឹងខ្ញុំឆាមីសួរទៅតែឆាមីសួរទៅ យើងឆាខាងផ្ទះយើងហ្នឹងឯងយើងគិតថាប៉ុណ្្នឹងច្រើនទេណា